សម្ដេចតេជោនាយករដ្ឋមន្ត្រី មិនមានទម្លាប់គ្រប់គ្រងលទ្ធិទំយើបុគ្គលឡើយអ្នកចែកចម្លែករូបនេះត្រូវលុបជាបន្ទាន់នាយករោមខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែនណែនាំស្មូនដី ម្នាក់កុំឲ្យសូនរូបសម្ដេចតេជោហ៊ុនសែនដោយមានការគោរពស្រឡាញ់សម្ដេចតេជោហ៊ុនសែនខ្លាំងផងលោកប៊ិនឆារ៉ាន់ស្មូនដី នៅស្រុកស៊ីថៅកណ្ដា ខេត្តព្រៃវែង បានសូនរូបសំណាក់សម្ដេចតេជោហ៊ុនសែនមួយកំណត់ត្រឹមកូននិងក្បាលរួចបង្ហោះតាមបណ្ដាញសង្គម Facebook ប៉ុន្តែ នៅរសៀលថ្ងៃទី24ខែសីហានេះនាយករងខុទ្ទកាល័យសម្ដេចតេជោគឺលោកប៉ាន់ខែមប៊ុនថនបាន ដឹកនាំអាជ្ញាធរសមត្ថកិច្ចទៅជួបស្មូនដីនោះហើយណែនាំកុំឲ្យស្មូនរូបសំណាក់សម្ដេចតេជោដោយលោកប៉ាន់ខែមប៊ុនថនបាន សង្កត់ធ្ងន់ថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី មិនមានទម្លាប់គ្រប់គ្រងលទ្ធិទំយើបុគ្គលឡើយ Facebook គណៈបកប្រជាជនកម្ពុជា Cambodian People Party បានផ្សាយថាបន្ទាប់ពីបានឃើញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលើបណ្ដាញសង្គម Facebook អំពីសិប្បករស្មូនដីឈ្មោះប៊ិនឆារ៉ាន់អាយុ41ឆ្នាំរស់នៅភូមិព្រៃដើមថ្នឹងភូមិព្រៃដើមថ្នឹងស្រុកស៊ីធោកណ្ដាខេត្តព្រៃវែងដែលមានទឹកចិត្តស្រឡាញ់សម្ដេចតេជោ តែមិនមានការពិចារណាវែងឆ្ងាយបានយកដីឥដ្ឋមកសូនធ្វើជារូបសំណាកសម្ដេចតេជោហើយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខព្រមទាំងមានការផ្សព្វផ្សាយនិងចែកចាយតតគ្នាជាច្រើនទើបនៅរសៀលថ្ងៃទី24ខែសីហាឆ្នាំ2022នេះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានបញ្ជាឲ្យឯកឧត្តមហូសទ្ធី នាយកខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តមប៉ាន់ខែមប៊ុនថននាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរស្រុកស៊ីថូកណ្ដាលបានចុះមកជួបណែនាំសិប្បកររូបនេះឲ្យបញ្ឈប់ការសូនរូបសម្ដេចតេជោជាបន្ទាន់ហើយឯកឧត្តមប៉ាន់ខែមប៊ុនថនបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយើបុកគឡើយ ដូច្នេះសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ធ្វើរូបសំណាកឬក៏សូនរូបឬក៏ចាក់ពុំរូបសម្ដេចនោះទេ តាមការបញ្ជាក់របស់លោកប៉ាន់ខែមប៊ុនថនខាងលើនេះក៏ជាសារចែករំលែកដល់សាធារណជនឲ្យបានជ្រាបផងដែរក្រោយទទួលបាន ការណែនាំប្រកបដោយមនោសញ្ចេតនាពីសំណាក់លោកប៉ាន់ខែមប៊ុនថននាយករងខុទ្ទកាល័យសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីសិបកស្មូនដីប៊ិនឆារ៉ាន់ បានទទួលយកដោយក្តីរីករាយនិងការគោរពស្រឡាញ់ហើយគាត់ក៏បានកែរូបសំណាក់ដីឥដ្ឋដែលគាត់បានធ្វើកន្លងមកនោះឲ្យទៅជារូបសំណាក់តាអេសីវិញដើម្បីបញ្ជាក់អំពីសេចក្តីគោរពស្រឡាញ់ដ៏ស្មោះចំពោះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដែលជាលោកឪពុកប្រកបដោយព្រំវិហារធម៌និងជាអ្នកដឹកនាំដ៏ឆ្នើមប្រកបដោយកតេបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើន លើគ្រប់វិស័យ។ ជីវភាពប្រជាជនក៏មានភាពល្អប្រសើរឡើងជា លំដាប់ ជាមួយគ្នានេះសិប្បករស្មូនដីប៊ិនឆារ៉ាន់ក៏បានអំពាវនាវឲ្យអ្នកលេងបណ្ដាញសង្គម Facebook ជួយចែករំលែកនៅសារសំទោសរបស់លោក និងក្រុមគ្រួសារចំពោះសម្ដេចតេជោនាយក រដ្ឋមន្ត្រីហើយសូមឲ្យអ្នកលេង Facebook ដែលបានយករូបគាត់បានបង្ហោះទាំងខុសឆ្គងកន្លងមក ជួយលុបចេញវិញផងយ៉ាងណាក៏ដោយ ក្រុមអ្នកបានឃើញរូបសូន ដែលស្មូនដីអះអាងថា ជារូបសម្ដេចតេជោហ៊ុនសែនធ្វើអំពីដីឥដ្ឋនោះគឺដូចគ្នានឹងស្មូនដីនោះច្រើនជាងដូចរូបសម្ដេចតេជោហ៊ុនសែន កាលពីប្រមាណឆ្នាំមុនលោកទេសរដ្ឋមន្ត្រីអ៊ំយ៉ាន់ទៀងប្រធានអង្គភិបប្រឆាំងអំពើពុករលួយក៏ធ្លាប់បានសាងសង់រូបសំណាក់សម្ដេចតេជោហ៊ុនសែនហើយតម្កល់នៅក្នុងអង្គភិបប្រឆាំងអំពើពុករលួយផងដែរប៉ុន្តែត្រូវបានសម្ដេចតេជោហ៊ុនសែន បានបញ្ជាឲ្យយករូបសំណាកនោះចេញនិងហាមឃាត់មិនឲ្យសូនរូបសម្ដេចទៀតឡើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។